គោលគំនិតមួយទៀតរបស់លោក Andrew Carnegie លោកតែងតែអប់រំណែនាំខ្លួនឯងនិងអប់រំទៅបុគ្គលិកនិងសហការីរបស់គាត់លោកតែងតែនិយាយថា ចូលកុំសបាយរីរាយនឹងការដែលមានឱកាសបានធ្វើជាលេខា មានឱកាសបានធ្វើជាអ្នកគ្រប់គ្រងឬក៏คล้ายទៅជា អ្នកដឹកនាំនៅក្នុងផ្នែកណាមួយ ចូលរីករាយទៅនឹងចំណុចកំពូលរបស់ខ្លួន។ ក្នុងចំណុចនេះខ្ញុំគិតថាជាគំនិតដ៏ល្អមួយ សម្រាប់ជាពិសេសអ្នកដែលកំពុងបម្រើការអឺនៅតាមស្ថាប័ននានា ដែលយើងនិយាយថាអ្នកដែលកំពុងធ្វើការឲ្យគេនោះជាច្រើនឆាប់រំភើបឬក៏រីករាយទៅនឹងកិច្ចការងារដែលខ្លួនកំពុងតែធ្វើ ដោយគ្មានគោលដៅឈ្មោះ ទៅមុខរហូត នោះទេ ជាពិសេសអ្នកដែលធ្វើការនឹងគឺច្រើនតែសបាយទៅនឹងការងារដែលកំពុងធ្វើហើយ បត់បន្តខិតខំអភិវឌ្ឍខ្លួនដើម្បីឲ្យកាន់តែខ្លាំងក្លាដើម្បីឲ្យคล้ายទៅជាមនុស្សដែលអាចសម្រេចបានកិច្ចការងារកាន់តែធំ និងធ្វើឲ្យវាមាន ផលប្រយោជន៍កាន់តែច្រើនសម្រាប់ក្រុមហ៊ុនក៏ដូចជាសម្រាប់សង្គមជាតិនោះទេអញ្ចឹងហើយបានក្នុង ផ្នត់គំនិតឬក៏គោលគំនិតរបស់លោក Andrew Carnegie កុំឲ្យយើងសប្បាយនឹងការងារយើងជាលេខាឬក៏ជាមេក្រុមឬមួយក៏ជា អ្នកគ្រប់គ្រងទូទៅឬក៏ជាអ្នកដឹកនាំណាមួយនោះគឺលោកស្ដាយនៅធនធាននិងសក្តានុពលនៃមនុស្សម្នាក់ម្នាក់ដែលមនុស្សម្នាក់ម្នាក់សិតតែអាចឈានដល់ចំណុចកំពូលប៉ុន្តែដោយសារតែភាពសប្បាយភាពភ្លើតភ្លើនឬក៏ភាពឆាប់ស្កប់ស្កល់ទៅនឹងអ្វីដែលខ្លួនធ្វើបានឬក៏មានសពថ្ងៃហ្នឹងបានធ្វើឲ្យយើងភ្លេចធ្វើដំណើរឆ្ពោះទៅមុខឬក៏ទៅលើ ទៅឆ្ងាយដែលធ្វើឲ្យបាត់ឱកាសក្នុងការកសាងស្នាដៃសមិទ្ធផលឬក៏ផលប្រយោជន៍សម្រាប់អឺសម្រាប់មនុស្សភាគច្រើនឬក៏សម្រាប់ពិភពលោកទាំងមូលអញ្ចឹងហើយមកដល់ថ្ងៃនេះ សម្រាប់ប្រជាពលរដ្ឋកម្ពុជារបស់យើង សម្រាប់សហគ្រិនក៏ដូចជាអ្នកធ្វើអាជីវកម្មរបស់យើង មិនថាយើងនៅកំពុងទីតាំងណាទេ យើងត្រូវប្រាប់ខ្លួនយើងថាកន្លែងរបស់យើង គឺនៅចំណុចកំពូលបើសិនជាយើងធ្វើអាជីវកម្មអ្វីមួយ គឺយើងត្រូវតែធ្វើឲ្យអាជីវកម្មរបស់យើងคล้ายទៅជាអាជីវកម្មល្អបំផុតឬក៏រីកចម្រើនឬក៏រុងរឿងអស្ចារ្យបំផុតប្រសិនបើយើងកំពុង តែធ្វើកិច្ចការងារអ្វីមួយ នៅក្នុងទីតាំងទួលនីតិណាមួយ យើងត្រូវតែបន្តអភិវឌ្ឍខ្លួនយើងដើម្បីឲ្យខ្លួនយើងមានសមត្ថភាពកាន់តែធំកាន់តែអស្ចារ្យដើម្បីទៅធ្វើកិច្ចការងារកាន់តែធំកាន់តែប្រសើរតាមការសិក្សាស្រាវជ្រាវរបស់រដ្ឋាភិបាល Leading មកដល់ថ្ងៃនេះ យើងបានរកឃើញថាមនុស្ស មិនខ្វះទេរឿងអស្ចារ្យសម្រាប់ធ្វើប៉ុន្តែអ្វីដែលមនុស្សខ្វះគឺភាពអស្ចារ្យរបស់ខ្លួនដើម្បីទៅធ្វើរឿងអស្ចារ្យចឹងស្របនឹងគំនិតរបស់លោក Andrew Carnegie នេះគាត់តែងតែដាស់តឿនឲ្យមនុស្សគ្រប់គ្នាគឺត្រូវតែកុំស្កប់ស្កល់ឬក៏កុំសបាយទៅនឹងតួនាទីឋានៈជាលេខាឬក៏ជាអ្នកគ្រប់គ្រងគឺត្រូវតែបន្តធ្វើការអភិវឌ្ឍខ្លួនអត់ឈប់ឈរដើម្បីឈ្មោះទៅកន្លែងជាចំណុចកំកំពូលហើយយើងជឿថា កន្លែងដែលកំពូលនោះគឺនឹងមានអ្វីជាច្រើន ដែលបងប្អូនអាចភ្លក់បទពិសោធន៍ឬក៏បង្កើតភាពអស្ចារ្យរីករាយដែលលើសពីអ្វីដែលបងប្អូនស្មានដល់ចឹងសូមបងប្អូនធ្វើដំណើរទៅកុំឈប់អសោះដើម្បីពង្រីកសមត្ថភាព និងសក្តានុពលក៏ដូចជាភាពអស្ចារ្យរបស់ខ្មែរយើងដើម្បីទទួលបានគតិបណ្ឌិតកាន់តែល្អអស្ចារ្យសូមអានសិភៅភាពជាអ្នកមានកម្ពុជាសិភៅសម្រាប់មនុស្សគ្រប់គ្នានិងគ្រប់គ្រួសារ គុណសម្រាប់ការតាមដានរបស់បងប្អូនទាំងអស់គ្នាយើងនឹងជួបគ្នានៅវីដេអូបន្តៗទៀត